មានអនន្តនឹងហើយអនន្តសែភ័យអនន្តជាតិមុនណាឥឡូវជាតិនេះមិនមែនអនន្តសែភ័យទេគឺអស្ចារ្យតែចុះក្មេងនឹងវាទៅយ៉ាងម៉េចបងមនាលអនន្តក្មេងនឹងវាថាវានៅតែសែភ័យចឹងគឺថាវាអរណសែភ័យវាទៅយកសម្បត្តិវាប៉ុន្តែគេមិនអាចស្គាល់ទេហើយក៏គេមិនអាចឲ្យបានដែរ ព្រោះរូបគាត់ពីមុនផ្សេងរូបជំនាន់នេះផ្សេងអាយុក៏ផ្សេងខុសគ្នាពីអញ្ចឹងតទទួលបង្គំទៅប្រាប់កូនអញ្ចឹងតើប្រាប់បានដែរទេមានលណនបើសិនជារឿងហ្នឹងអ្នកស្និទ្ធស្នាលជាមួយនឹងសភ័យហ្នឹងអ្នកទៅប្រាប់ចុះហើយមានតថាគតជាផោះតាំងអនន្តដល់ប្រាប់ទៅលោកសភ័យលោកសភ័យដែលឲ្យគេវាយក្មេងទាំងអស់ចេញទៅក្រៅតើលោកសភ័យស្គាល់ទេ ផ្សេងអត់ស្គាល់ទេมันមានត្រូវជាញាតអីតទៅសោះសូម្បីត្រឹមតែចៅដែលធ្លាប់មានក៏មិនមានតទៅសោះគឺមិនដែលស្គាល់គ្នាតទៅសោះក្មេងនេះពិតមែនជាតិនេះលោកសថៃមិនស្គាល់មែនប៉ុន្តែជាតិមុនក្មេងនេះជាឧបរបស់លោកសថៃឈ្មោះអានន្តសថៃខ្ញុំអត់ជឿតើនរណាថាអញ្ចឹង ព្រះដ៏មានអភិទើបបានត្រាស់សម្ដែងយ៉ាងនេះថាសមាធិនេះដែលលោកប្រភ័យឲ្យគេវាយអូសទៅគឺឪពុករបស់លោកប្រភ័យឈ្មោះអនន្តប្រភ័យនៅតែអត់ជឿទៀតព្រោះវាហួសវិស័យនៃការជឿព្រោះឪពុកវាល្អណាស់ជាតិមុនចុះជាតិនេះអីក៏ដូចជាព្រេងបីសា ដល់ពេលហ្នឹងព្រះជាម្ចាស់លោកក្មេងហ្នឹងវាលឺអញ្ចឹងវារត់ទៅរកព្រះអង្គប្រជុំហ្នឹងវាកើតឡើងមានគ្នាប៉ុណ្ណឹងនេះបានព្រះអង្គមានប្រាប់បន្ទូលទៅកាន់កម្មាសោតនោះថាណែអានន្តសេគេមិនអាចជឿអ្នកថាអ្នកជឿពុកគេទេតើអ្នកមានអ្វីជាផុសតាមដែរឬទេដើម្បីឲ្យគេជឿបានអ្នកកប់សម្បត្តិអ្នកក្នុងខែដីបណ្ណាអ្នកចូលទៅកោះត្រង់នោះចុះ ដើម្បីគេដឹងថាគឺមានតែអ្នកទេដែលអាចដឹងគឺសតិគាត់មុតក្មេងនឹងរត់វឹកហ្មងដល់អញ្ចឹងមួយសេរីតែថៃសំតែដែរចង់ដឹងមើលតើកំណត់នៅក្រាខ្លះព្រោះបើអត់ដឹងដែរទៅគោះទាំងអស់ទៅបង្ហាញពីគោះទាំងអស់តែជប់តែគេដឹងយ៉ាងណាក៏ដោយសូម្បីគេដឹងថាជាឪពុកយ៉ាងណាក៏ដោយក៏មិនមានអិសរភាពក្នុង ទ្រព្យសម្បត្តិនេះតទៅសោះអនន្តសេដ្ឋីដល់ចុងក្រោយទើបបានទឹកភ្នែកយំស្ដាយក្រោយស្ដាយថាអញអបបណាស់មិននឹកថាស្លាប់ទៅកើតអញ្ចឹងសោះស្មានទៅស្លាប់អត់កើតទៀតមិនដឹងទៅកើតទៀតអញ្ចឹងអញ្ចឹងអ្នកនិយាយថាមិនកើតទៀតចំជាផលពេកហើយ អប់រំចិត្តឲ្យខុសមែនទេព្រោះក្នុងសម័យនោះមានសាសនាដទៃមួយប្រកាសពួកនិក្រុនពុទ្ធបរិស័ទគេប្រកាសថាសត្វទាំងឡាយស្លាប់ទៅសូន្យនេះហើយឆេតថេគេថាគ្មានគ្មានត្រូវការអីកើតទៀតទេតែស្លាប់ទៅសូន្យហើយហើយអានន្តសេដ្ឋីគាត់មានជឿព្រះអីគាត់គាត់ថាស្លាប់ទៅសូន្យតែតា តាមពិតគឺមិនសូនតទៅសោះឥឡូវកើតទៀតហើយអញ្ចឹងអ្នកនាំនិយាយតែសាប់ស្លាប់ទៅសូនអ្នកនឹងពិតជានិយាយខុសហើយខុសមិនមែនខុសតែជាន់នេះទេគឺខុសតាំងអំពីជាន់មុនមកសូម្បីសម័យព្រះក៏គេនិយាយថាសត្វស្លាប់ទៅសូន្យដែរឥឡូវសម័យនេះក៏គេនិយាយថាសត្វស្លាប់ទៅសូន្យដែរពុទ្ធបរិស័ទទាំងឡាយអញ្ចឹងរងចាំកំណើតក្រោយចុះទើបបានដឹងខ្លួន ដោយសេដ្ឋីនឹងយ៉ាងការគាត់ជាសេដ្ឋីគាត់ថាសត្វស្លាប់ទៅសូន្យរឿងអីដែលគាត់ធ្វើបុតតែជាតិក្រោយគាត់កើតមកជាព្រាយបិសាចបែបនេះទើបគាត់ដឹងថាអញខុសហើយមានអីមានតែយកអង្គុយយកស្ដាប់ឥឡូវខ្លួនលាក់ខ្លួនដល់ស្ដាប់នេះទៅហើយតើនឹងមានអ្វីសម្រាប់ស្ដារកំណើតថ្មីទៀតទ្រព្យសម្បត្តិទាំងអស់ ដែលខំប្រឹងសន្សំទុកខ្លាយទៅជាមហាសទ្ធិសូម្បីចេះមើលដៃកកាន់យកបណ្ដាគេមិនឲ្យសម្លៀកបំពាក់មិនអាចយកបានអាភោជនមិនអាចយកបានសត្រាពលមានមិនអាចយកបានឆ្នាំថឹកមិនអាចយកបានតែខ្លួនត្រូវស្ដារចិត្តក្រោយស្ដារដោយវិធីណា បើមិនមានបណ្ដាប់ធ្វើបន្តពីសោះអញ្ចឹងបានជាព្រះសម្ដែងចេះពុទ្ធបរិស័ទណា ជនពីលសណាមានប្រាជ្ញាតែងមានសេចក្តីសោកង្រេងយ៉ាងនិខាសូនរបស់អញមានទ្រព្យសម្បត្តិរបស់អាត្មាអញមានតាមពិតខ្លួនអញមិនមែនជាខ្លួនអញកូនអញនឹងមានមកអំពីណាទ្រព្យសម្បត្តិនឹងមានមកអំពីណាអញ្ចឹងអនន្តសែភ័យបានតែយំស្ដាយក្រោយណែលើករឿងនេះមកដើម្បីបញ្ជាក់ឲ្យឃើញថា នៅពេលដែលសត្វស្លាប់ទៅតើនរណានៅនរណាទៅពេលដែលយើងស្លាប់ម្ដងម្ដងតើមាននរណានៅនរណាទៅអញ្ចឹងយើងកុំភ្លេចថាផ្ទះសំបែងពីជ្រប់កោនមានពីរពីជ្រប់កោនមួយសម្រាប់រូបពីជ្រប់កោនមួយសម្រាប់ចិត្តអញ្ចឹងពីជ្រប់កោនសម្រាប់រូបទាំងអស់ គេច្រើនតែនាំភ្នែននិយមណាស់ក្នុងបច្ចុប្បន្ននេះគេថាធ្វើយ៉ាងម៉េចឲ្យបានផ្ទះនៅធ្វើយ៉ាងម៉េចឲ្យមានបាយសេធ្វើយ៉ាងម៉េចឲ្យមានគ្រឿងអលង្ការប្រើប្រាស់ធ្វើយ៉ាងម៉េចឲ្យមានវិកចាយកុំឲ្យខ្វះគឺថាសពសារពើចឹងទៅគេនាំគ្នាបំពាក់បំពន់តែរូបតែចិត្តក៏មិនបានចិត្តនេះដូចប្រថុយទៅអញ្ចឹង សប្ងៃនឹងគាត់ចិត្តតែធ្វើយ៉ាងម៉េចឲ្យរូបគាត់ស្រួលព្រោះចិត្តវាស្រួលដែរតែវាស្រួលដោយសារអានិសង្ឃនៃរូបទេនៅពេលណារូបមានខោអាវស្លៀកចិត្តស្រួលនៅពេលណារូបមានបាយស្ទីចិត្តស្រួល នៅពេលណារូបមានផ្ទះនៅចិត្តស្រួលនៅពេលណាមានរូបមានស្នាមផឹកទៅចិត្តស្រួលតែមិនមែនស្រួលរហូតទេព្រោះអីព្រោះមានតែមានអង្គុយយំណាណាអ្នកមានខោតទុកអ្នកក្រខោតទុកព្រោះមិនមានចាយអ្នកមានខោតទុកព្រោះស្ដាយក្រោយនៃផ្លាច់បាត់របស់ហ្នឹងទៅវិញអញ្ចឹងរឿងខោតទុកហ្នឹងមិនមែនតែអ្នកមានអ្នកក្រទេខោតទុកទាំងអស់តែគ្នាណា ទាំងដាច់មន្ត្រីស្បែកថៃកហបដីដែលមានអក្រស្រីប្រកបហោះបបចិត្តនឹងគឺកើតទុកទាំងអស់គឺរណាដែលកើតទុកចិត្តនឹងកើតទុកតែចិត្តមិនគប់គឺកើតទុកតែចិត្តមិនដោយប្រាថ្នាគឺកើតទុកចិត្តមកអញ្ចឹងយើងធ្វើផ្ទះឲ្យរូបដេកកុំភ្លេចធ្វើផ្ទះឲ្យទឹកដេកផងណាចិត្តដេកព្រោះចិត្តនេះមានតួនាទីជាអ្នកដើរលេងក្នុងសង្សារវដ្ត សង្សារវត្តប្រែថាអន្ទូលទៅអន្ទូលមកនៅពេលណាវិញ្ញាណយើងចុះទៅនឹងកំណត់កើតទៅជារូបថ្មីដល់រូបថ្មីចឹងទៅតាមដំគ្នាប្រឹងរកប្រឹងធ្វើឲ្យរូបនឹងលាកទៀតហើយហើយដល់ស្លាប់ទៅចោលមកតាទៅចិត្តនឹងទៅចាប់ប្រេសតិបដងទៀតតាមកំណត់រូបថ្មីអញ្ចឹងអ្នកដើរត្រាច់ទៅក្នុងសង្សារវត្តរកទីបំផុតគ្មានគឺវិញ្ញាណខណ្ឌពុទ្ធបរិស័ទវិញ្ញាណខណ្ឌ ចិត្តយើងណាចិញ្ចឹមចិត្តយើងចិញ្ចឹមចិត្តយើងចិញ្ចឹមចិត្តនេះគឺព្រះជាម្ចាស់សម្ដែងថានៅពេលរៀបស្លាប់ទៅតាមអំណាចនៃកុសលនិងអកុសលមិនតាមអំណាចអីទេតែចិត្តយើងមិនស្អាតទៅកើតកន្លែងមិនស្អាត តែចិត្តយើងស្អាតទៅកើតកលែងស្អាតណាប៉ុណ្ណឹងណានេះប៉ុណ្ណឹងចិត្តស្អាតទៅកើតកលែងស្អាតចិត្តមិនស្អាតកលែងទៅកើតកលែងមិនស្អាតធ្វើបុណ្យយ៉ាងណាក៏ដោយធ្វើបុណ្យយ៉ាងណាក៏ដោយតែបើសិនជាចិត្តមិនស្អាតក្នុងពេលរៀបផ្លាស់មុខជាទៅកើតកលែងមិនស្អាតហើយនេះនៅពេលស្លាប់ធ្វើទុកដូចជាជីងអញ្ចឹង អញ្ចឹងកណាវិចាស់អណាវត្តក្នុងណាយ៉ាងណាមិញយកស្លាប់នឹងបើបនច្រើនទៅកើតកលែងបនបើបាបច្រើនទៅកើតកលែងបាបអញ្ចឹងបានជាពុទ្ធសាសនាលោកចែកកុសលធម៌ដែលនាំឲ្យសត្វបានសុខនឹងមាន3ថ្នាក់កុសលថ្នាក់ទានកុសលថ្នាក់សិលកុសលថ្នាក់ភាវនានេះតើតើធ្វើកុសលទាំង3នឹងគ្រប់ទាំងអស់ទើបបានទៀងទាត់នៃជីវិត នឹងស្លាប់ទៅទៅកើតកន្លែងសុខសានត្រាណៃព្រោះចិត្តនឹងវាអ្នកទៅកើតដល់ចិត្តនឹងអ្នកទៅកើតចិត្តនឹងអ្នកចោះចោលរូបហើយចិត្តអ្នកទៅកើតបើចិត្តអ្នកទៅកើតអញ្ចឹងចិត្តនេះត្រូវតែមានប្រដាប់ពីពិតធ្វើទៀនកម្លាំងដែរតែមិនខ្លាំងពេលណាធ្វើទៀនអញ្ចឹងទៅចិត្តជាកសលទៅតែគង់មានល្អក្នុងគណៈខ្លះ តែដល់ពេលណាដែលមិនធ្វើទៀនទៅវិញចិត្តនឹងវាមិនទៅមកអញ្ចឹងធ្វើទៀននៅតែលោកនៅតែខឹកញ៉ាស់ដល់ធ្វើសល់ទៀតធ្វើសល់ថាសល់នឹងប្រែទៅសង្រួមខំរងសង្រួមតែបើបាអារម្មណ៍ល្អនសល់នឹងមកជាលបោតបាត់ចិត្តខឹងចូលមកដល់ចឡោតទៅដាច់សល់អស់អញ្ចឹងធ្វើទៀនសិលនៅទុកខំឆ្នាំ ទៅលោកលុនទុកទាំងបានឈ្នះសាសនាក៏ដោយពុទ្ធបរិស័ទក៏សាសនាសិល5សិល8សិល10សិល4បួលជានិកោសំតិចក៏អស់ខំអស់អស់ទេខំណាស់ព្រោះកលែងអស់ខំមិននៅក្នុងសិលហ្នឹងទេនឹងគាត់សង្រួមចិត្តខំប្រឹងសង្រួមអញ្ចឹងដល់តែបារម្ភខំអញ្ចឹងបានវិញ្ញាណគិតអញ្ចេះគិតថាការមិនតន់គឺសិលខំ ដល់តែមើលតែធ្វើទៅនៅតែខឹងទៀតកាលនៅកុហកខឹងគាត់នឹងដល់តែធ្វើទៅ5បាត់នៅខឹងដែរបាទបើអញ្ចឹងអញធ្វើសិល5ធ្វើសិល8ម្ដងដើម្បីឲ្យបាត់ខឹងតើធ្វើសិល8ប៉ះអារម្មណ៍ល្អខឹងឲ្យសិលនឹងទៀតតែមិនទួលនឹងសោតធរយើងវែងអាចារ្យយើងវែងតិចនឹងស្អីទេអញពឹងដល់ ងលើការហូតសវែងទៀតណាខំសល់10ឥឡូវលេខគឺសល់8អលិសពាក្យសធ្វើសល់10ម៉ោងឲ្យបាត់ខំសួរតើវានៅខំទេនៅតែខំណាថាម៉េចបានជានៅតែខឹងព្រោះយើងអត់មានជ្រកចំកន្លែងខឹងផងក្រណការផ្លាស់ដូរនៃសម្ភារបំពាក់ហើយនឹងការថែមសខាបត់ទេតែប្រកបនឹងមិនប្រកបនៅត្រង់អប់រំចិត្ត អញ្ចឹងបួសដល់បួសទៅឃើញលោកតាហ្នឹងគាត់ថាប៉ះបន្តិចខឹងតោងដែរអញ្ចឹងបាត់ខឹងមិននៅត្រង់បួសណាបាត់ខឹងនៅត្រង់ចូលមានចិត្តអញ្ចឹងបានគេត្រូវមានធាវនាមួយត្រូវអប់រំចិត្តហើយគ្រប់ឆ្នាក់សិល5ក៏អប់រំចិត្តសិល8ក៏អប់រំចិត្តសិល10សិល4ត្រូវតែអប់រំចិត្តទាំងអស់ទើបបានចិត្តនឹងមិនខឹងបាន ចឹងបានជាព្រះពុទ្ធទ្រង់សម្ដែងថាកម្មដ្ឋានប្រែតែឃ្លៀបកម្មដ្ឋានប្រែតែឃ្លៀបគៀបចិត្តនេះចំមកប្រដាប់គៀបចិត្តដោយអំពើណាអំពើដើម្បីយកទឹកតើយើងយកទៅគៀបមិនឃ្លៀបបើយើងមិនយកទៅគៀបគ្រៀបធ្វើបីចេញទឹកយ៉ាងណាមិញចិត្តបើយើងចង់បរិសុទ្ធតើទៅយកទៅគៀបមិនឃ្លៀប មកមកទៀតទេធ្វើមិនចេញចាក់ទៀតលោកភៈទោសមហាជាទូតការបស់ចិត្តអញ្ចឹងតគិតបច្ចេកកាលោកភៈទោសមហាតទាំងអស់ធ្វើបានចិត្តបរិសុទ្ធអញ្ចឹងតគិតគិតចិត្តទូមានចិត្តអប់រំចិត្តហើយចុះអ្នកនៅផ្ទះមិនទាន់ទៅវត្តអប់រំចិត្តបានទេអញ្ចឹងមានកតេខ្លះគេច្រើននិយាយចិត្តគេថាតើក៏ទៅវត្ត សិលมันប្រកាសជាទៅវត្តមិនទៅវត្តទេប្រកាសខ្លាំងត្រង់គេកម្មនឹងហ្មងអ្នកនៅផ្ទះដីអ្នកនៅវត្តដីឌីសិល5ពុទ្ធបរិស័ទទាំងឡាយប្រកាសត្រង់កម្មដែរបាសត្វមានជីវិតទៀបចិត្តកុំគិតសំណប់សត្វបាសទ្របគេទៀបចិត្តកុំទៅលួចគេរបស់យើងឬយើងរបស់គេកុំយកប៉ះប្រពន្ធកូនគេគៀបចិត្តកុំទៅស្រឡាញ់គេទៅចប់ទៅ បាទរឿងត្រូវនិយាយខលេខធៀបចិត្តកុំឲ្យខហើមកធៀបជាប់ហើយកុំហើយកុំខឈប់ខអាយឲ្យមានកំណត់ធៀបដែរបាទហូមស្រាធៀបកុំទៅផឹកបើចង់ផឹកតកត់ចិត្តកុំនឹកផឹកតំណឹងសិលប្រកបសិលប្រកបតំណឹងណានៅត្រង់ធៀបចិត្តអញ្ចឹងសិលនឹងមានន័យថាសង្រួមសង្រួមចិត្តគំនិតហ្នឹងឯង អញ្ចឹងបើសិនជាយើងកម្មសិលមិនសង្រួមចិត្តកំណត់ទេនឹងកម្មសិលអត់បានទេមែនតែយើងទៅសមាធិសិលនៅក្នុងវត្តទុកជាសិល5សិល3សិល10ក៏ដោយតែបើសិនជាយើងអត់បានធៀបចិត្តទេគឺអត់មានប្រកបតែបើសិនជាបានធៀបចិត្តវិញនោះក៏រំលែងប្រសើរខុសគ្នាអ្នកសិល5ធៀបចិត្តអ្នកសិល8ធៀបចិត្តអ្នកសិល8ល្អទៀត ព្រោះលះកិលេសច្រើនទៀតអ្នកសិល10ជាចិត្តអ្នកសិល8ជាចិត្តអ្នកសិល10ល្អទៀតបានបន់ច្រើនជាងព្រោះកិលេសខ្លាំងទៀតអ្នកសិល4ជាចិត្តអ្នកសិល10ជាចិត្តអ្នកសិល4បួសជាវិខលល្អជាងបរិសុទ្ធទៀតអស់ភាពអញ្ញេញ៉ៃច្រើនទៀតនឹងនិយាយរឿងទៀតចិត្តដូចគ្នាទេ ក៏អត់ជាតិចិត្តទេនឹងអត់ប្រកាសឋានណាគាត់បើជាងណាទេព្រោះអីព្រោះមិនប្រកបក៏ខុសស្លាប់ទៅកើតជាទេវតាក៏តែមានបបចិត្តស្លាប់ទៅទៅកើតជាអ្នកតាក៏តែមានយកអត់ប្រកបរឿងដែលប្រកាសតគៀបចិត្តអញ្ចឹងតតែមានឃ្លៀបគៀបចិត្តមួយម្នាក់មួយម្នាក់ឥឡូវស្មានចង់ជូនឃ្លៀបមួយម្នាក់មួយម្នាក់ណាជួនណាស់ ចង់ទទួលយកស្ងៀបទៅផ្ទះស្រាប់ពួកស្ងៀបនឹងស្រួលភាពអស់នៅវត្តក៏ភាពបាននៅស្រុកក៏ភាពបាននៅព្រៃក៏ភាពបាននៅឋានៈក៏ភាពបានអស់អញ្ចឹងគេទៀតយ៉ាងម៉េចទៅអញ្ចឹងថាបတ်បង្ហាញរបៀបធៀបសិទ្ធិពុទ្ធលោកសម្ដែងថា អរញ្ញកតោវារកមូលកតោវាសញ្ញាភិរកតោវានិសិតតេបាឡាំងកណពុជិតស្វាជុំតែយ៉ាងបនិធិយបរិបុខំកតងបតពេតបាសតតតអតិសតោបតពេតនេះពុទ្ធលោកសម្ដែងចឹងលោកថាអ្នកត្រូវការគៀបចិត្តហ្នឹងគឺត្រូវជ្រើសរើសរកកន្លែងសំរុប ដើម្បីឲ្យធៀបទីទលេណានៅវត្តដីនៅផ្ទះដីនៅភូមិក្ដីនៅស្រុកដីដោយរៀនស្ងាត់ពីទលេបន្តិចយកត្រឡប់មកព្រោះយើងដំបងដៃនឹងអត់ទៅរួចទេតោះហើកន្លែងសិនតាមមិនហើកន្លែងនឹងអត់បានទេដូចជាពេលដែលយើងនៅផ្ទះណាអត់ដែលបានជៀបចិត្តតោះទៅដល់សោតមកទេវសោទេវវិរហង្សម្មាសម្ពុទ្ធោដូចជាចក្ខណៈសម្បត្តិដល់សោតយកឈ្នះមកហើយវីដេអូចិត្តកោតកាត់ ឱកាសអុយវត្តយើងចេះទៅប៉ុន្តែចិត្តទៅនៅវីដេអូនោះស្គាល់ចិត្តទៅនៅចៅយំចិត្តទៅនៅប្រឹក្សាគ្នាប៉ុន្តែមាត់ញាប់ស្បិចមាត់ញាប់ដោយសារចាំណាប៉ុន្តែចិត្តមិនមាន ចាំទៅនឹងណាទៅចាំទៅនោះទៅវិញអញ្ចឹងបានតែជ្រើសរើសតម្រួយយ៉ាងតិចនឹងប្រមាណត្រឡប់អតិបិសោដែលចាប់ចូលបរិបណ្ណោរបស់សម្រាប់វិញដល់ ព្រោះតែរឿងឆ្លងណាតិចហ្នឹងតិចយានអត់ទៅនេះផ្លេតផ្លោផ្លេតផ្លោអត់តាំងចិត្តថាអញលេងទៅតាំងចិត្តទៅលេងទៅមានខ្លះខឹងមែនទែនមូលតិចអញឈប់ស្ដាប់អញមូលឯងបើនៅឈឺតិចចិត្តវានៅតែខាងក្នុងធំនៅទៀតលឺទៀតទៅទៀតថាកុំទៅលឺទៀតទៅទៀតវាអត់ចេះរៀងព្រោះធម្មជាតិវាលផលកោចឹង អញ្ចឹងនៅពេលណាស្ងាត់ពីគេស្ងាត់តែឯងហើយនិស័យតតិបលាំងកាំងអពុចិត្តបាអោះគេលេងលេងហើយណាលេងមាត់លេងតអញ្ចឹងគួយពេនស្នេហ៍សិនរៀនគួយពេនស្នេហ៍ណាគួយពេនស្នេហ៍ជើងស្ដាំត្រួតលើជើងឆ្វេងប្រជុំកាយយ៉ាងបរិធិយៈដល់អង្គុយពេនស្នេហ៍ត្រូវហើយដកកាយស្រង់ ខឹងដងក្បិតយើងឲ្យប្រក់នឹងគឺសមាធិគឺសមាធិទៀតចិត្តអង្គុយអង្គុយពេនភ្នែនៃត្រង់ហ្នឹងអ្នកអង្គុយពេនភ្នែហ្នឹងបាត់ល្ងុយដេកស្វាងល្ងុយដេកស្វាងទឹកដេកខ្ជិលព្រោះចិត្តយើងហ្នឹងមិនទេឲ្យទៅហ៊ានផ្អែងទៅសអញ្ចឹងយូរខខខលក់ហើយបើមិនចឹងច្រត់នាងស្ងៀងទៅត្បងភ្លឺបដោយ ដល់ទៅផ្អៀងលួយស្ងាក៏លក់ផ្អៀងក៏លក់ឲ្យតែដាក់ខ្នើយមកវាទៅបាត់ចឹងវាតែអង្គុយពេនភ្នែនអង្គុយពេនភ្នែនវាបាត់ល្ងឹតលេបាត់ខ្ជិលប្រជុំកាយយ៉ាងធ្វើកាយយ៉ាងឲ្យត្រង់ណាកាលណាអង្គុយមិនត្រង់អង្គុយមិនបានយូរឯងឆាប់ចុកជើងព្រោះដល់យើងអង្គុយវាទៅវាសកត់ តែយើងមិនឲ្យចង់វាសកត់សកត់ទៅវាសកត់ស្បែកតែស្បែកចុកជើងឆាប់អង្គុយអត់បានទេពុទ្ធបរិស័ទអង្គុយសមាធិបានយូរនោះមកទេមកពីអង្គុយវាអត់ត្រង់ណាអញ្ចឹងវត្តហ្នឹងមានសមាធិមានតោសមាធិឆេះអញ្ចឹងក៏អង្គុយត្រង់អង្គុយត្រង់ដល់អង្គុយត្រង់អញ្ចឹងទៅគឺយើងអង្គុយត្រង់អញ្ចឹងទៅវាស្មើប្រយោលស្មើមណ្ឌល3ជ្រុងខាងកផ្លូវ2 កាពេគូតយើងមួយវាបីជ្រុកដាក់ទៅស្រួលល្មងដូចមុំតារាងហ្នឹងអង្គុយត្រង់បើតអង្គុយស្អៀងវាទាញទៅហ៎ដល់អង្គុយត្រង់ទៅចាប់ប្រមូលចិត្តស្ដាច់ចរន្តនេះស្ដាច់ចរន្តខាងកៅទាំងអស់ចរន្តភ្នែកទៅជាចំោះសម្រាប់កាយទាំងអស់លែងទទួលដឹងលឺទាំងអស់ទៅចូលចិត្តទៅក្នុងទ្រង់យើងដាក់សខាងមនោទ្យាផ្លែនឹងបន្លែងប្រដាប់គៀបចិត្តដូចបន្លែងប្រដាប់គៀបអំពើអញ្ចឹង បើចូលចិត្តតែខាងក្នុងទៅបានសតិរលឹកនៅដង្ហើមចេញនិងដង្ហើមចូលនេះខ្យល់យើងនៅក្នុងខ្លួនយើងតាំងពីដើមមកប៉ុន្តែយើងមានតែបានគិតទេណាអត់ប្រដាប់ធៀបមានស្រេចម៉ែឲ្យចង់ដៃឲ្យមកវិញហើយអញ្ចឹងយើងអង្គុយត្រង់ប្រមូលចិត្តដាក់ក្នុងជើងដកដង្ហើមចេញវែងចូលវែងហើយមានការដឹងផងសតិរងចាំការដឹងនៃដង្ហើមចូលឬដង្ហើមចេញ មិនបានលោឲ្យដកចេញវែងទៅវែងដកចេញវែងទៅវែងឲ្យសពេកនឹងការប្រុងប្រៀបប៉ុន្តែចិត្តដបោដៃនឹងអត់ទេពុទ្ធបរិស័ទដែលមិនស្លាប់ទូមានចិត្តប្រហែលជាមិនដឹងរឿងចិត្តប្រមាណទេប៉ុន្តែបានទូមានចិត្តច្បាស់ជាចំអញចឹងដោយលោកទេសចឹងវិញចំឲ្យចំអញហើយចំឲ្យចំមែនណាអញចឹងហូបតែពេល ពេលណាដែលយើងរលឹកដើមចេញចូលបានតែ3ខ្វោកអញ្ចឹងទៅចូល1ចេញ1ចូល2ចេញ2ចេញ3ចូល3ស្ទើរតែនៅកូននឹងបាទចិត្តនេះទៅនៅចៅទៅនៅត្រល់សម្បត្តិអង្គុយអង្គុយអង្គុយយូរយូរយូរយូរនឹកចិត្តនឹងប្រោតរឿងអ្វីដែលចិត្តធ្លាប់បានគិតជុំវិញជាដើមមកវាទៅទាំងអស់ចិត្តតែវាទៅទាំងអស់វាគិតទាំងអស់នឹកទាំងអស់ពេលអង្គុយកម្មហានទៅទាំងអស់ដោយសាររឿយហ្នឹង របស់របរអ្វីអ្វីដែលធ្លាប់មានម៉ានអង្គុយអង្គុយទៅសើឬអោយអកលទេប៉ុន្តែយើងត្រូវព្យាយាមចងចិត្តទូមានចិត្តបន្តលោកព្រៀបលោកព្រៀបដូចជាការទូមានកូនគោកូនគោនឹងវាកាឆាប់ទៅដោះគោមេគោក៏វាកាហើយត្រូវការទូមានគោធ្វើម៉េចអញ្ចឹងបើពុតជាម្ចាស់លោកឲ្យបោះតតខឿនមួយបោះទៅក្នុងដីជើងហើយមក ហើយយកខ្សែទៅចាក់កកកូនគោនឹងឲ្យផ្ដាច់កុំឲ្យផឹកទៅដល់គោរបស់ហើយដល់គោនឹងវាអត់មានអីផឹកត្រូវខ្សោយកម្លាំងហើយប៉ិនកកជាប់តកដែរវាថយក្រោយវាជាប់នឹងក្បាលវាទៅមកវាជាប់នឹងខ្លួនងាកតាណាក៏មួយដល់ទីផុតអស់កម្លាំងចូលទៅដេកនៅគល់សសរ ដោយហីដឹងទៅណាមកវិញអញ្ចឹងដេកទៅណាយ៉ាងណាមិញចិត្តគឺកូនគូសសគឺខ្យល់ដង្ហើមចេញចូលសតិគឺខ្សែទឹកដោះគូគឺកាមគុណនៃកាមគុណអញ្ចឹងបានជាយើងចង់ទូមានចិត្តក៏យើងផ្ដាច់កាមគុណកិច្ចចេញពីកបុកច្បង ហើយឡើងតឡើងកាពែរលឹកមហើងចេញចូលរួចចិត្តវាស្ទុះហើយប៉ុន្តែយើងចេះទប់ស្ទៀងមកវិញចេញទៅស្ទៀងមកចេញទៅស្ទៀងមកយូរយូរកើតបាមកជាបៃតេបតិសុខសមាធិបាមកជាដង្ហើមចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងប៉ុន្តែមិនថាទេណាពេកច្រឡំច្រឡំធៀបខុសយោ អត់យានថាចេញវែងដឹងចូលវែងដឹងអាត្មាចេះចាំគេច្រឡំដល់អាត្មាប្រយានគេអញ្ចឹងគេទៅអង្គុយថាចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងត្រាច់តម្រង់ឯងថាឲ្យថាមិនទៅថាអញចង់តាមដែរវាថាចេញវែងដឹងចូលវែងដឹងអត់មានថាទេអង្គុយស្ងៀមនឹកដែរ នៅក្នុងចិត្តយើងដង្ហើមចូលវែងទៅយើងដឹងតែចូលដង្ហើមចេញវែងមកយើងដឹងតែចេញទៅអត់មានខាអីផងអញ្ចឹងកម្មដ្ឋាននេះស្រួលធ្វើណាស់កូនស្រីក៏ធ្វើបានមនុស្សចំណាស់ណាក៏ធ្វើបានចេះអសក៏ធ្វើបានអត់ចេះអសក៏ធ្វើបានអស់ថាម៉េចព្រោះអត់មានបល័យទិញផងអត់មានបល័យទិញទេដង្ហើមនឹងមានចាំបាច់ទៅទិញសាអូអស័យសាថ្មីឬក៏សាខែតកៅណាដង្ហើមនឹងច្បោកទៅដែរអញ្ចឹងអត់មានទិញទិញបល័យអីបញ្ចូលផង គាត់ណាដល់ដង្ហើមចូលដឹងចេញដឹងទៅប៉ុណ្ណឹងបានតែដង្ហើមកំលៀងស្វាច់យើងគ្រាន់តែមានតែចិត្តឲ្យសម្រាប់ដឹងដង្ហើមចេញចូលប៉ុណ្ណឹងដែរនេះរបៀបធៀបទៅធៀបខុសចាស់ដល់ដង្ហើមចូលវែងដឹងចេញវែងដឹងដល់យូរយូរដង្ហើមយើងស្រាប់តែទលាយក្នុងព្រុសនេះស្រឡះខ្យល់នឹងវារត់ពេញសរសៃពេញស្បែកពេញសាច់ទាំងអស់ ខ្យល់រឹងចូលរឹងចេញរឹងចូលរឹងចេញមកហើយសរសៃស្លាក់សរសៃស្លុតសរសៃខូចគៀបសកត់ធ្វើទុកអីសពសារពើគឺរត់ស្មើទាំងអស់ទុកចោលបុកឡើងបុកចុះសរសៃចាប់បញ្ចុះសតបាជើងបានរត់ស្មើទាំងអស់ម្ល៉េះកើតគុណធម៌មួយហៅបាមកទៀតសេចក្តីរីករាយត្រេកអរនៅពេលណាចិត្តយើងមូលជាប់ទៅនឹងហានទេចូលសតកើតសេចក្តីត្រេកអរមកក្នុងចិត្តនេះចឹងធម៌នឹងចឹងដែរ ដល់កើតសេចក្តីព្រៃអមកកើតបៃតេព្រឺរោមព្រឺស្បែកស្រាវខ្លួនស្វាលខ្លួនឆ្អែតចិត្តមករបស់មកពីខាងក្នុងមកអត់មានយើងទៅធ្វើមិនទេស្រាប់តែមានមកអញ្ចឹងមានមកអញ្ចឹងសបាយចិត្តឆ្អែតចិត្តស្រាលចិត្តស្រួលចិត្តស្រាលកាយសបាយចិត្តមកមកជាមួយដង្ហើមចេញចូលនឹងមកដល់ស្វ័យប្រវត្តិមកតែមក ហើយសួរថាម៉េចបានមកអញ្ចឹងអានឹងធម្មជាតិធម្មជាតិដោយខ្សែស្វាយអញ្ចឹងនរណាទៅធ្វើម៉េចពូជវាស្វាយដល់ទៅពេលវាចាស់ចាស់វតុំទុំវាផ្អែមផ្អែមវាឆ្ងាញ់នរណាទៅថែមកនឹងក្របស្វាយដែរអត់ទេធម្មជាតិ អញ្ចឹងដង្ហើមទិញចូលត្រូវមានគុណជាតិកើនឡើងគេហៅទៅរសជាតិនៃពធបៃតិដល់កើតមកសបាយឆ្អែតដល់ឆ្អែតកើតបតិភិស្ងប់នៅដល់ចេះចម្រើននេះឆ្អែតសបាយមិនក៏ដល់ចេះចម្រើនចម្រើនយូរស្ងប់អញ្ចឹងកាយស្ងប់ចិត្តស្ងប់ដល់ផុតពេលស្ងប់សុខកាយសុខចិត្តសុខណាអាពាតតាមផ្លូវកាយជារោគ ចាស់ចាស់ខ្លះទៅធ្វើធัวជាច្រើនអាត្មាខ្ញុំកណាត់ធ្លាប់ដើរបរៀនតាមខេត្តជាច្រើនជួបមនុស្សជាតិនឹងវធយ៉ាងច្រើនមានរំយាយមួយនៅខេត្តកចេះមកដំណើររឿងមួយនឹងចូលរឿងពិតណាគាត់ដឹងរូបបេះដូងរិចនិយាយទៅឈឺជន់ចាប់គ្រប់ម៉ោងណោះក្តីឡើងពុចកូនឡើងបបាក់ទៅឈឺរហូតរួយ3ឆ្នាំហើយ លក់ខ្ទេចលក់ខ្ទីទាំងអស់យកទៅមើលហើយយើងកសិករមានអីមានលក់ដីលក់គូលក់បីទាំងអស់ដល់គាត់ទៅតល់ច្រាគាត់មកទៅខេត្តពិសេសគាត់ថាឲ្យមុននឹងងាប់ទៅបធរហ្នឹងអីដល់តែពេលទៅដល់ហ្នឹងអាត្មាអត់ដឹងពីការលោកអីផងពីគ្រាន់តែអាសាជឿថាអញ្ចឹងចម្រើនកម្មដ្ឋានទៅចុះបុណ្យស្លាប់បានបធរទៅដល់ចម្រើនកម្មដ្ឋានគាត់ចម្រើនចម្រើនធំខ្សិតឈាម ធ្លាក់ឈាមមក3ដុំធំធំដល់ចម្រើនខ្យល់ទៅក៏ទៅឈាមណៃកខាងក្នុងក៏ដោលមកចេញតាមពងកដបងដៃខ្លាញខ្លាញងំប៉ុន្តែយូរយូរគាត់ប្រថុយប្រថុយវត្ថុនឹងមកមកចង់អួតក្រោកទៅអួតមកសុទ្ធឈាមខ្មៅពី3ដងស្រាប់តែឈៀបបេះដូងហីទាំងបាត់ទៅ ទៅជាជាតិអាត្មាទៅឈ្មោះដុកទ័រលេខទេទៅគេឲ្យទៅជាគ្រូពេទ្យទៅវិញប៉ុន្តែព្រះមហាដុកទ័រដែរព្រះមហាវិជ្ជបណ្ឌិតណាពុទ្ធជាម្ចាស់ជាច្រើនណាស់តាំងបរុបសុខបរុបឈឺក្បាលអាសាខ្យល់ចាប់អីក្នុងខ្លួនមិនស្អាតនឹងវាថា ជាច្រើនហើយសពធម៌វាបាចេញអភ័ព្វទៅចូលល្អដង្ហើមចូលទៅខ្យល់បរិសុទ្ធដង្ហើមចេញមកខ្យល់អភ័ព្វដល់ធ្វើយូរយូរបដូរខ្យល់ខ្យល់ល្អចូលខ្យល់អភ័ព្វចេញយូរដូរឈាមដែរដូរឈាមដូរគ្រឿងពវៀនបតាំងខាងក្នុងប្រមាណទៅជាល្អទាំងអស់អណាភ័ព្វអភ័ព្វចេញតាមជាខ្លះមកជាលើខ្លះទៅតាមជាក្រោមអភ័ព្វទាំងអស់ទៅទាំងអស់ម្ល៉េះស្អាតតែក្នុងខ្លួនមិនធម្មតាពីពធជួយហើយបើនៅ វត្តវត្តមករៀនមួយធម៌នេះចាស់ចាស់មិនមែនជាការឃោសនាប៉ុន្តែឃើញពិតមាននយាយម្នាក់នឹងផ្សែងហ្មងទៅពេទ្យអស់ផ្សែងផ្សែងផ្សែងចូលវត្តផ្សែងចូលវត្តនឹងរូបអីគាត់ឲ្យផ្សែងចូលវត្តហើយដល់ទៅពេលទៅចម្រើនកម្មដ្ឋានមកសិតទៅឈាម7ជា7ថ្ងៃមកលើខ្ជុំងោះហើយចូលចិត្តម៉ានេះខ្ញុំផ្លិនអកល ដល់ផុតវាដឹងមកដើរធ្វើម្នាក់ឯងជាស្គយទៅចំកោតឬក៏ហើប្តីវិញបាត់ទៅនៅពធនេះសុខហៈជួយមានលោកយាយម្នាក់ទៀតមកជួបដែរគាត់នៅក្រុងពេញគាត់ទៅចម្រើនធေါ်ទៅនឹងទីលមកទីតបដល់គាត់លើកឡើងដាក់គាត់ត្បកគាត់វាខូចជើងមកខាងជើងមកខាងត្រង់ស្លូបត់អត់កើតដល់ពេលទៅចម្រើនធေါ်ទៅចម្រើនចម្រើន